យើងសួរកូនខ្លាបាទយើងសួរអឺយ៉ាងណាដែរចំពោះការប្រកួតរបស់យើងនៅជុំទី1ជាមួយដៃគូយើងសម្រាប់ខ្ញុំជុំទី1តាមតាំងហ្មងទៅវិញទៅមកទៅវិញទៅមកកាត់ទឹកមួយខ្លះវាយមួយទៅមួយមកមួយទៅមួយមកបាទអឺមកដល់គូទី2យ៉ាងម៉េចដែរគូទី2រត់តែតាមតាំងជាងគូទី1អឺកន្លែងគាត់បានមិនកន្លែងគាត់គាត់ល្អជាងគួងគាត់បោះគួងខ្ញុំ ចូលមកពេញពេញពេញពេញបាទបុកអីបាទទៅបាទកាឡាគាត់បុកហើយបាទកាឡាគាត់គាត់បុកជាគូមួយបាទយើងយើងយើងមើលទៅវាពិបាកទេតាំងពីការប្រកួតមកយើងជួបកាឡាបុកដូចគាត់ទាំងច្រើនច្រើនគ្នាហើយតែដូចជាមកជួបគាត់ដូចក្រុមពិបាកបាទការជួបគាត់ពិបាកជាងមុនមុនគឺគាត់ដើរបុកហើដើរបុកកាឡាមុនមុនអត់ទៅបុកអត់ទៅវាយទៅមកទៅមកទៅមកទៅមកចុះទៅកដាប់ដៃគាត់យ៉ាងម៉េចវិញចូលមកដៃម្ដាយម្ដាយគាត់ វិលដែរបងម្ដាយគាត់វិលវាតែខ្ញុំអាចរឹងស្មារតីរឹងអត់ហ្នឹងហើយយ៉ាងណាដែរចំពោះការធ្វើជាការចូលនោះវាឲ្យគាត់រាប់នៅទឹកមួយណាទឹកទឹកទឹកពីរទឹកពីរមួយទឹកមួយអឺចូលកន្លែងណាដែលគាត់រាប់ចូលចង្កេះគាត់ចូលចង្កេះគាត់អឺខ្លាំងហ្នឹងមិនដឹងថាលក្ខណៈខ្លាំងដែរមកទៅហឹងដែរមកទៅហឹងហ្មងដែរ ណាគេអរគុណខាងជុំខ្លះមានអីអរគុណដល់អ្នកគ្រប់ត្រូលបាទសម្រាប់ខ្ញុំអរគុណប៉ុនថោនដែលគាត់ផ្ដល់ឱកាសឲ្យខ្ញុំមកប្រកួតប្រាក់លៀនហើយអរគុណបងប្អូនដែលតែងគ្រប់ត្រូលខ្ញុំបាទខ្ញុំខាងពូនខ្លាំងបាទមកគាត់រកទីមានបានបាទអរគុណច្រើន